ឲ្យឈ្មោះមួយយ៉ាងទៀតក៏បានដែរថាជាប៉ុនចិញ្ចឹមម៉ែឪអញ្ចឹងក៏បានដែរពីព្រោះបច្ច័យ4គឺជាវត្ថុដែលមនុស្សយើងត្រូវការបើសត្វតិរិឆានវាមិនចាំបាច់ត្រូវការ គ្រប់ទាំង4ទេសត្វតិរិឆានខ្លះវាត្រូវការតែបណ្ឌបាត អាហារហើយនឹងទីជ្រកអាស្រ័យនៅនឹងដែលសត្វវារស់នៅ ខ្លួនឯងចំណែកចៃវរៈបច្ច័យអីវាដូចជាមិនបាច់ត្រូវការអីទេសត្វចាប់សត្វលោកអីនេះណាมันត្រូវការស្លៀកដណ្ដប់ក៏ប៉ុន្តែ មនុស្សយើង ត្រូវការគ្រប់ទាំង4មែនទេនឹងត្រូវការអាហារបរិភោគហើយត្រូវការសម្លៀកបំពាក់ សម្លៀកបំពាក់ហើយត្រូវការផ្ទះសម្បែងទីជំរកជ្រកអាស្រ័យហើយនឹងថ្នាំណាព្យាបាលរោគណាព្យាបាលរោគនឹងជីវិតយើងនឹងរស់នៅដោយសាររបស់នឹងរបស់នឹងជាគ្រឿងសំខាន់ណាស់ជារបស់ សំខាន់ សម្រាប់រស់នៅយើងទៅរកទ្រព្យសម្បត្តិរាល់ថ្ងៃ មិនដើម្បីអា4នឹងមែនទេណារកទទួលទានទៅផ្សារទៅរៀន ទៅណេទៅណាហ្នឹងគឺថាដើម្បីរបស់ប៉ុណ្ណឹងពីព្រោះជីវិតហ្នឹងបើអត់មានរបស់ហ្នឹងទេរស់មិនបានទេកុំថាឡើយញាតិញោមពុទ្ធបរិស័ទសូម្បីតែអាត្មានេះក៏ត្រូវការដែរណាមកទេសនាហ្នឹងបើមិនបានចង្ហាន់ពីព្រឹកទេចាំតែមកទេសឲ្យស្ដាប់តើមែនទេគួយមិនបានទេហ្នឹងត្រូវតែ មានដូច្នេះហើយ សំបីភិក្ខុសង្ឃអ្នកមិនត្រូវការដោយទ្រព្យសម្បត្តិក៏ព្រះអង្គអនុញ្ញាតឲ្យប្រើប្រាស់តាមសមគួរតាមសមគួរនឹងគឺថាតាមសមគួរដល់ជីវិតនឹងមិនសន្សំមានសន្សំបានអីជាជីវិតដែលពុទ្ធបរិស័ទនឹងងាយចិញ្ចឹមអញ្ចឹងលោកសង្ឃស្រួលទេញាតិញោមមិនពិបាកមែនទេ កាត់បន្ថយពេលល្ងាចអីក៏មិនអស់បាយដែរ ណាលោកសង្ឃសុកខ្មែរយើងសពថ្ងៃប្រហែល60000អង្គជាងហ្នឹងឧទាហរណ៍តែពេលល្ងាចអស់តែម្នាក់មកកំប៉ុងអីអូចំណេញ60000កំប៉ុងណានឹងដូច្នេះដែលឈ្មោះថាបច្ច័យគឺជាទីអាស្រ័យរបស់សត្វលោកយើងជាទីអាស្រ័យរបស់ជីវិត អ្វីដែលជាគ្រឿងចាំបាច់ដល់តម្រូវការរូបរាងកាយនិងអាយុជីវិតរបស់សត្វលោកយើងសត្វលោកយើងអ្វីហ្នឹងហៅថាបច្ច័យបច្ច័យក្នុងទីនេះមិនមែនប្រែថាលុយទេក៏ប៉ុន្តែលុយហ្នឹងអាចដូរចេញជាបច្ច័យណាប៉ុន្តែយើងប្រើជួនកាលយើងប្រើពាក្យច្រឡំជួនកាលលុយយើងហៅថាបច្ច័យមែនទេ ណាប្រគេនបច្ច័យលោកមួយរៀល1000អីចឹងទៅតាមពិតអានឹងទោះបីថាបច្ច័យក៏វាមិនមែនបច្ច័យដែរណាព្រោះបច្ច័យវាមានតែ4ទេគ្មានបច្ច័យណាមាន1000ទេណាហ្នឹងហើយអញ្ចឹងបានញាតិញោមដាក់ប៉ុនបច្ច័យ4មិនមែនថាប៉ុនបច្ច័យ1លានទេហ្នឹងហើយអស់លុយច្រើនអត់លុយច្រើនហ្នឹងហើយអស់1លាន2លាន3លានអញ្ចឹងទៅប៉ុន្តែ អស់លុយប្រមាណក៏គេមិនថាប៉ុនលុយ1លានអោះប៉ុនបច្ច័យ1លានប៉ុនបច្ច័យ1000ដុល្លារអត់ទេពីព្រោះលុយមិនមែនបច្ច័យឡើយយល់ទេប៉ុន្តែលុយហ្នឹងគឺអាចយកទៅឲ្យចិញ្ចបច្ច័យបានហ្នឹងហើយលុយហ្នឹងអាចយកទៅទិញបណ្ឌបាតបច្ច័យទៅទិញជ័យវរបច្ច័យទៅទិញសេនាសនបច្ច័យទៅទិញគិលានភេសជ្ជៈបច្ច័យហ្នឹងហើយ របស់នឹងវាអាចសម្រេចឲ្យចេញរបស់នឹងណាជាប្រាក់ជាលុយជាកាក់អញ្ចឹងទោះបីញាតិញោមចង់ធ្វើអស់ប្រមាណក៏ដោយបច្ច័យនៅតែ4អញ្ចឹងនៅតែ4ហ្នឹងតម្រូវការរបស់ជីវិតហ្នឹងវាមានតែ4ហ្នឹងឯងបាទហើយមនុស្សយើងបើខ្វះអាហ្នឹងមួយទៀតបើក្នុងភាពជាមនុស្សវិញដល់ទៅបួសជាអាចារ្យ អាចារ្យអត់ស្លៀកទេអាចារ្យណាអាចារ្យប្រើតែបច្ច័យ3ឯណាអាចារ្យនឹងអាហារបរិភោគទីស្នាក់អាស្រ័យហើយនឹងឆ្នាំកែរោគប៉ិនសម្លៀកបំពាក់អត់ទេណាដើរទៅឲ្យអនុលអនុលណាគឺដល់តែអញ្ចឹងទៅมันអាចផ្សព្វផ្សាយលើពិភពលោកបានវាខុសវាខុសពីក្រិតក្រមរបស់មនុស្ស ទោះបីជាវារីចម្រើននៅឥណ្ឌាហ្នឹងក៏ពិតមែនប៉ុន្តែ ប្រទេសណាទៅចង់បួសតាមនោះបួសស្រាតអនុលអនុលចឹងហ្នឹងឃើញទេពុទ្ធសាសនាក៏ចេញពីឥណ្ឌាដែរប៉ុន្តែដល់ទៅវាស្របជាមួយនឹងមនុស្សមនុស្សទៅទៅត្រូវការអីព្រះអង្គអនុញ្ញាតនឹងឃើញទេមនុស្សត្រូវការអាហារបរិភោគព្រះអង្គថានឹងគឺជាតម្រូវការត្រូវហូបចុកត្រូវស្លៀកពាក់ត្រូវរស់នៅផ្ទះសម្បែងត្រូវមានមន្ទីរពេទ្យត្រូវមានថ្នាំព្រះអង្គបរៀន ឲ្យឲ្យមនុស្សហ្នឹងរស់នៅស្រួលតាមរបៀបអញ្ចឹងណាដល់ពេលសាសនាអាចែលអីហ្នឹងវាដូចជាវាប្រឆាំងជាមួយ តម្រូវការរបស់មនុស្សណាអត់ឲ្យស្លៀងបួសស្រាតអនុលអនុលញាតិញោមសំណាងហើយកើតស្រុកខ្មែរនោះលោទៅកើតស្រុកឥណ្ឌាអីទៅបួសលឹងអនុលអនុលដែរនោះណាអានឹងជួយសន្សំសេដ្ឋកិច្ចជាតិមួយមុខទៀតហើយចឹងណាមានណាមិនមែនមានតែក្នុងកាពីទេសពថ្ងៃហ្នឹង នៅឥណ្ឌាហ្នឹងមានច្រើនអាមាមានឯកសារដែលចង់មើលចាំអាមាច្រឡងឲ្យមើលខ្លាចតែមិនហ៊ានមើលទៀតផងហ្នឹងហ្នឹងអនុលអនុលហើយវាបានយើងថតអីគេឲ្យញឹមហ្នឹងហើយគេជឿថាហ្នឹងជាព្រះអរហន្តគេនោះមិនធម្មតាទេពីព្រោះអីគេអាចរងាប់ចិត្តបានគេស្រាតឲ្យឃើញថាគេនឹងអស់កិលេសហើយគេឈប់ខ្មាស់គេឈប់អៀន ហើយញាតិញោមស្វែងគុំនេះឃើញចឹងអីហ៎នឹងអត់ទេដោយសារយើងមិនកាន់សាសនានោះគេគេគោរពដល់ដីនោះគេគោរពអោនដល់បាតជើងសាសនាគេដូចគ្នាបាទឥឡូវវិលមកនៅក្នុងបនបច្ច័យ4ហ្នឹងគឺនិយាយរួមទៅពាក្យថាបច្ច័យ4ជូនមេដាបៃតានឹង ជូនត្រង់ត្រង់តែហ្មងត្រង់ត្រង់ជូនសម្លៀកបំពាក់ជូនបែកទឹកនំចំណីផ្ទះសំបែងស្នាក់អាស្រ័យហើយគាត់ឈឺចេះមើលគាត់អីហ្នឹងប៉ុនហ្នឹងនៃ ត្រង់ចឹងឯងអត់មាននៃបឆោត នៃបឆិតនៃបឈៀងអីគឺថាប៉ុនបច្ច័យ4មានន័យថាប៉ុនជូនបច្ច័យ4មេដាបេដាហ្នឹងហើយចឹងហើយបានជា នៅក្នុងការធ្វើប៉ុនហ្នឹង លោកអាចារ្យជាអ្នករៀបចំប៉ុនគាត់គាត់តែងតែប្រាប់ឲ្យចែកឲ្យមេដាវេដានឹងគាត់មាន ចំណែករបស់គាត់ផង ហើយមានចំណែកដែលគាត់ធ្វើទៀនចំពោះព្រះសង្ឃផងនឹងកុំកុំរៀបតែមួយចំណែករៀបតែមួយចំណែកគ្រាន់តែរៀបល្អមើម៉ែជូនម៉ែប៉ុន្តែប្រគេនលោកអស់លីងនឹងតាមពិតម៉ែគាត់ចង់ទុកប្រើដែរប៉ុន្តែអាចារ្យគេប្រាប់ថាហ៎ប្រគេនលោកស្មានតែគេឲ្យអញដឹងអីគេឲ្យប្រគេនលោកអស់អាលីង មានអញ្ចឹងដែរបនខ្លះមានអញ្ចឹងដែរគឺរៀបល្អល្អល្អគឺរៀបសម្រាប់តែឲ្យប្រកេនលោកហើយប៉ិនប៉ិនក្នុង ប្រូក្រាមបនថាបនបច្ច័យ4ជូនម៉ែដល់ហើយបនលោកវត្តនេះមកកឆេលោកវត្តនោះមកកឆេដល់ម៉ែឪអត់មានមកកច្រែងអានឹងគិតផងណាគិតផងប៉ុន្តែបើយើងជូនគាត់ហើយគាត់នៅតែជ្រះថ្លាប្រកេនលោកទៀតអានឹងជារឿងរបស់គាត់ រឿងរបស់គាត់ទេប៉ិនកុំភ្លេចចំណាយគាត់យកលេងចាស់បនចាស់បនហ្នឹងហើយបាទអឺដាពឹសដាផងជាងកាលលោកអាចារ្យគាត់ចែកតាមវត្តនេះមកកឆេទៅវត្តនោះមកកឆេទៅហ្នឹងដល់ឲ្យមើម៉ែឪវិញអត់អត់មានមកកឆេដែរណាអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងការវៃឆ្លាតរបស់អ្នកជួយដឹកនាំនៅក្នុងកម្មវិធីប៉ុណ្ណឹងព្រោះណា ពីព្រោះកាលណាបើរៀបចំអញ្ចឹងហើយវាត្រូវការអ្នកជួយដឹកនាំត្រូវការអ្នកជួយរៀបចំហើយបើក្នុងនាម ជាអ្នកដឹងគុណនោះមិនបាច់ធ្វើកម្មវិធីក៏បានដែរចិញ្ចឹមម៉ែឪរាល់ថ្ងៃនោះណាបាយទឹកនំចំណីរាល់ថ្ងៃសម្លៀកបំពាក់រាល់ថ្ងៃប៉ុន្តែថាឲ្យសមឈ្មោះមេដាបិតាជាព្រះរហន្តជាអាទិទេពវាគួរណាស់គួរតែមាន កម្មវិធីបន់ជូនគាត់ មេដាបេដាគ្រប់រូបទាំងអស់គួរតែទទួលបាននៅកិច្ចតបស្នងសងគុណពីកូនប្រុសស្រីក្នុងត្រកូលបាទយើងមើលសម័យឥឡូវសូម្បីកូនងាទូចមួយគេទៅរៀបចំខួបកំណើតមិនតន់ធ្វើអីបានបន្តិចផងអស់ស្រាបេរອບកេះភ្លេចអីចុះម៉ែអើចិញ្ចឹមតាំងពីយូរមក ខាងទទួលបនចម្រើនបច្ចុប្បន្នម្ដងមិនបានណ៎មែនទេអីក៏ចាញ់អាត្មាមែន ហ្នឹងហើយយើងមើលជាងកាលយើងទៅសបាយយើងកើតគណៈបកកប្រសិទ្ធកើតមកភ្លាមនឹងគេមានជប់លៀងគេមានស្អីស្អីម៉ែឪខ្លះស្មាសួរថាកូនដែរធ្វើអីឲ្យគាត់អត់អើវាសំមុខអត់អញ្ចឹងហ្នឹងណាមានញាតិញោមណាអត់ទេមានទេមានទេកុំឆ្លើយខ្មាស់គេនឹងអឺ អឺគឺថាអឺបើថាកូនអីកើតមកខួបកំណើតអីម្ដងម្ដងឃើញតែម៉ែឪធ្វើឲ្យកូនមិនដឹងដែរមិនសូវមានឃើញថាកូនធ្វើឲ្យម៉ែឪវិញមិនសូវមានកូនខ្លះពេញកំមុំហើយហ្នឹងពេញកំមុំហើយហ្នឹងគឺមួយឆ្នាំដឹងតែខួបកំណើតម្ដងមួយឆ្នាំដឹងតែខួបកំណើតម្ដងម៉ែធ្វើឲ្យរហូតអឺ ណាតកូលខ្លះមានកូន ស្រីតែមួយអីចឹងណាស្រឡាញ់អូយស្រឡាញ់ហើយទៅដល់ខូបកំណើតកូនហ្នឹងគឺថាហៅភ្ញៀវដូចការអញ្ចឹងហើយចុះកំណើតខ្លួនឯងហ្នឹងមានកូននឹកឃើញអត់អត់ណោះឃើញទេសមទេសមហើយពីព្រោះមិនបរៀនកូនឲ្យដឹងគុណម៉ែឪណាវាសមមុខហើយទៅបញ្ចោតកូនកូនអញកំមុំហើយ ធ្វើគូកកំណើតទៅលើកមុខលើកមាត់នឹងដូច្នេះរឿងនេះជារឿងដែលជាការរៀបចំរបស់ពពកបរោះយើងព្រោះនៅក្នុងប្រទេសខ្មែរយើង មានកម្មវិធីបុណ្យល្អល្អច្រើនណាស់ដែល ដែលមានពេលវេលាអប់រំកូនចៅ ក្នុងត្រកូលក៏បាន មានពេលវេលា ម្ដងម្កាល បានយើងធ្វើបុណ្យធ្វើកុសលពីព្រោះវ័យដែលយើងនៅអាចបំពេញកិច្ចការងាររត់ទទួលទៀតហ្នឹងមិនងាយអីនឹងបានមកថ្វាយបង្គំ ព្រះមិនងាយនឹងបានស្ដាប់ធម៌មិនងាយបានប្រកេនចហានលោកងាយទេឥឡូវតែមុខលបនោះមានកម្មវិធីម្ដងម្កាលហ្នឹងក៏ជាការផ្សាយផ្សំឧបនិស្ស័យរៀនចេះតគ្នាអញ្ចឹងទៅបាទ ហ្នឹងអាចឹងបច្ច័យ4ប៉ុណ្ណឹងណាប៉ុណ្ណឹងយល់ទេបច្ច័យ4បច្ច័យ4គឺអ្វីដែលយើងប្រើប្រាស់សពថ្ងៃហ្នឹងគឺបច្ច័យ4ហើយដែលធ្វើហ្នឹងមានលក្ខណៈគួរឲ្យសិក្សា លក្ខណៈគួរឲ្យសិក្សាថាសត្វលោកនឹងរស់នៅដោយសារបច្ច័យ4ប៉ុន្តែបច្ច័យ4នេះ គេមិនមែនប្រើប្រាស់ ដើម្បីបង្អួតគ្នាទេបច្ច័យ4ប្រើប្រាស់ដើម្បីចិញ្ចឹមជីជីវិតនឹងមនុស្សដែលមិនបានប្រើប្រាស់បច្ច័យ4ដើម្បីចិញ្ចឹមជីវិតនឹងឯងដែលធ្វើឲ្យមានរឿងច្របូកច្របល់ក្នុងសង្គមក្នុងគ្រួសារណាទាំងផ្នែកក្រហោះទាំងផ្នែកអ្នកបួសណារឿងចំណែនគ្នានេះបានតិច នៅនោះបានច្រើនអញ្ចឹងទៅមិនមែនតែរឿងញាតិញោមបរិស័ទទេសំបីអ្នកបួសក៏ដោយបើមិនមានសេចក្តីសន្តោសថាប្រើប្រាស់នឹងដើម្បីចិញ្ចឹមជីវិតអត់មានដើម្បីបង្អួតគ្នាទេឲ្យតែមានអាចិតចង់លយចង់បង្អួតគ្នាមិនបាច់តែនៅទៅប្រសក់ទេទៅលោកក៏ឆ្លោះគ្នាដែរមែនឬមិនមែនហ្នឹងហើយគេនោះបានលៀបច្រើនជាងរាប់អានគេនោះច្រើនជាង អត់មករាប់អានអញអីចឹងទៅងัวដែរហ្នឹងលោកណាស្រួលស្រួលនឹងចឹងដូច្នេះប្រសិនបើជីវិតនឹងដឹងទិសដៅនៃការរស់ដើម្បីទំនុកបំរុងជីវិត ត្រៀមទ្រព្យសម្បត្តិដើម្បី ការពៀមុខរបរដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចឹងមិនមែនមិនចង់ឲ្យមានបានទេប៉ុន្តែការប្រកួតប្រជែង ដែលនាំឲ្យសត្វលោកយើង ក្តៅក្រហាយក្នុងចិត្តបាទក្តៅក្រហាយនឹងមិនមែនក្តៅក្រហាយតែពុទ្ធបរិស័ទទេ អ្នកណាក៏ដោយ រហូតទៅដល់ប្រអិនទៅទៀតទេវតាទៅទៀតក៏នៅតែក្តៅក្រហាយដែរឲ្យតែមានគំនិតប្រពួតប្រប្រជែងមិនសុខទេមិនស្ងប់ឡើយណាបានប៉ុណ្ណេះហើយត្រូវការបំណោះទៀតមិនដើម្បីរស់ទេ គឺថាដើម្បី បង្អួត ដើម្បីប្រកួតប្រជែងអ្នកដតីសូម្បីតែអំពើអាក្រក់ក៏ហ៊ានធ្វើដែរមនុស្សយើងបងមនុស្សយើងបើថាល្អល្អណាស់ក៏ប៉ុន្តែបើអាក្រក់ក៏អាក្រក់ណាស់ដែរយើងថាខ្លាជាសត្វសាហាវចចកជាសត្វសាហាវប៉ុន្តែវាមានសាហាវក្នុងព្រំដែនរបស់វា ខ្លាសាហាវក៏វាសាហាវតែក្នុងព្រំដែនរបស់វា វាមិនងាយមកឆាឆៅមនុស្សទេ មែនទេ ខ្លាពស់អសេរពឹសដែលកាចកាចហ្នឹងក៏វានៅតែក្នុងព្រៃក្នុងរុនរបស់វាយូរយូរម្ដងយើងដើរទៅជន់វាអញ្ចឹងទៅវាភ័យវាចឹកយើងទៅតែថាឲ្យវាចេញមករៀបតបាតដេញយើងចេញពីក្រុងហ្មងគ្មានទេអញ្ចឹងមែនឬមិនមែនចាំមនុស្សមនុស្សរៀបតបាតវាទេអស់កន្លែងនៅទេអាកັບព្រៃដេញវានោះផងអាដាក់អន្ទាក់នោះផងអាដាក់ភ្លើងចាប់នោះទៀត នឹងសាហាវឯងសត្វវាចាប់គ្នាស៊ីគឺវាស៊ីតែមួយចំអែតទេឧទាហរណ៍ខ្លាកាយទេខ្លាកាចកពើក៏កាចដែរប៉ុន្តែឆ្អែតវានៅស្ងៀមហ្នឹងហើយក៏ប៉ុន្តែមនុស្សចេញទៅម្ដងម្ដងដឹកសាឡានមែនទេយកមកលក់លក់អូលហេមលហាមលហេមលហាមបានលុយបានកាក់ទៅទៅចូលបាការ៉ាអូខេសបាយអញ្ចឹងទៅហ្នឹងមនុស្សមនុស្សខ្លះណាយល់ទេ ហ្នឹងហើយហើយសាហាវមិនមែនចំពោះតែសត្វទេរឆានទេដល់តែមែនតែមនុស្សយើងអាចសាហាវសម្លាប់គ្នាទៀតសម្លាប់គ្នាឯងទៀតសម្លាប់មនុស្សញាតិញោមស្ដាប់ព័ត៌មានមើលព្រឹកព្រឹកបើស្ដាប់ព័ត៌មានសឹងតែមិនចង់ហ៊ានដើរមែនទេសម្លាប់ចាប់រំលោភគ្នា អូហើយទៅទៅទៅប្រៀបជាមួយសัตว์ឃើញតែចាញ់សัตว์ឆ្ងាយណាណា សត្វវាមិនដូចជាមិនដែលចាប់លោបគ្នាខុសរដូវវាមិនទេនិយាយស្មាតោនឹងមនុស្សនេះចាប់រំលោភតាំងពីអាយុគ្នា5ឆ្នាំអីទៅរួចដែរហើយសត្វចេះអញ្ចឹងដែរសត្វអត់មានទេណាក្នុង សង្គមសត្វណាអត់ដែលឃើញបាសត្វធំធំអីទៅចាប់ រំលោភអាអាកូនស្ទាវអីទៅតែកើតអីអត់ទេមែនទេអត់មានទេប៉ុន្តែក្នុងមនុស្សមានលើព័រមានទៅ គ្រាន់តែស្ដាប់នឹងវាវាខ្មាស់វាខ្មាស់ហើយដូចថាវាមិនគួរឲ្យមាននៅក្នុងសង្គមមនុស្សយើងអបើថាអ្នកក្រៅទៅវាគ្រាន់បើអាម៉ែឪឯងហ្នឹងក៏ទៅរួចទៀតធ្លាប់លឺលឺក្នុងព័ត៌មានអញ្ចឹងអញ្ចឹងហើយបានជានៅក្នុងមនុស្សនឹងវាចែកជាមនុស្សស័កមនុស្សសោមនុស្សសពេតោមនុស្សស័កនេរយិកោណាមនុស្សដេរិឆានមនុស្សសនរៈមនុស្សនរៈមនុស្សប្រែតមនុស្សដេរិឆាន មនុស្សមនុស្សមនុស្សហើយនឹងមនុស្សទេវតែមានធួអញ្ចឹងអញ្ចឹងសត្វក្នុងโลกនេះល្អផុតលេខក៏មនុស្សទេវតាណាក៏ល្អមិនដល់ដែរបើនិយាយពីល្អណាល្អផុតលេខគឺមនុស្សនឹងឯងពីព្រោះបានជាព្រះ សម្មាសម្ពុទ្ធគឺនៅក្នុងភាពមនុស្សដែលទេវតាក៏ត្រូវពឹងពាក់អាស្រ័យនឹងព្រះសម្មាសម្ពុទ្ធដែរតែបើអាក្រក់ក៏ មនុស្សដែរគ្មានអីអាក្រក់ជាងមនុស្សទេអញ្ចឹងបានជាឋានមនុស្សយើងនេះហៅថាឋានកណ្ដាលកណ្ដាលហ្នឹងវាមានន័យពីរមួយវានៅកណ្ដាលសួរកណ្ដាលអាបាយមួយទៀតកណ្ដាលល្អនិងអាក្រក់ឃើញទេកណ្ដាលល្អនិងអាក្រក់ជាពេលវេលា ថាតើត្រូវចេញដំណើរខាងអាក្រក់ឬក៏ល្អជាកន្លែងដែលជ្រើសរើសណាបើអាក្រក់អវង្សរោ បើល្អក៏ទៅលើទៅណាណាម្យ៉ាងនិយាយដល់ភពភូមិម្យ៉ាងទៀតសំដៅទៅដល់ពាក់កណ្ដាលអំពើល្អនិងអាក្រក់សុខក៏មិនសុខពេកទុក្ខក៏មិនទុក្ខពេកគឺលមមបំពេញកិច្ចការងារបាន នឹងចឹងចឹងហើយបានជាព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គមកត្រាស់នៅក្នុងឋានមនុស្សពីព្រោះមានតែមនុស្សទេដែលអាចទៅបួសបាន ទេវតាបួសមិនកើតទេពីព្រោះទេវតាប្រពន្ធច្រើនច្រើនណាស់ មួយសាប្រពន្ធ500ខ្លះនឹងប្រពន្ធ1000ហើយបើប្រអិននេះពីកោតកលាស់តអ្នកឯងទៅទៅបួសឯណាកើតណោះហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយនៅក្នុងកំណើតជាមនុស្សរបស់យើងនេះដល់រាបណាជីវិតនៅមានកម្លាំងនៅមានសុខភាពនៅមាន មនុស្សគ្រប់គ្នាមិនគួរនិយាយពាក្យថាហួសពេលហើយខ្ញុំទេចឹងណាហួសអស់ខ្ញុំហួសអស់ហួសពេលអស់ដែលលឺដែរលឺគេនិយាយចឹងហ៎មនុស្សនឹងអត់ស្គាល់តម្លៃជីវិតគ្មានរឿងអីដែលមនុស្សយើងហួសពេលទេក្នុងโลกនេះអត់មានអីរឿងហួសពេលទល់តែហាមាត់លេងរួចលែងមានកម្លាំងអស់សុខភាពអស់ជីវិតអានឹងឈ្មោះថាហួសពេល នឹងចឹងពីព្រោះឲ្យតែនៅរស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថា បុគ្គលដែលរស់អស់រយនៃឆ្នាំប៉ុន្តែបើគ្មានប្រាជ្ញាណាគ្មានប្រាជ្ញាឃើញ នៅការកើតនិងការរលត់នៃជីវិតនេះ តាមសភាវៈពិត មានន័យថាមិនដឹងនៅជីវិតមិនដឹងរឿងដែលនាំឲ្យកើតជីវិត ឬក៏ចង់បញ្ចប់នៃជីវិតនឹងទៅតាមសេចក្តីពិតតាមសច្ចធម៌ការមិនដឹងអញ្ចឹងរស់នៅអស់100ឆ្នាំក៏មិនប្រសើរឡើយក៏ប៉ុន្តែបុគ្គលឯណា ដែលរស់បានតែមួយថ្ងៃប៉ុន្តែមានបញ្ញាឃើញច្បាស់នៅក្នុងហេតុផលជីវិតនឹងព្រះអង្គថាប្រសើរអេកាហੰជីវិតាំងសាយោរស់តែមួយថ្ងៃប្រសើរជាងអញ្ចឹងមួយថ្ងៃមិនច្រើនទេអញ្ចឹងបានអាត្មានិយាយថា មនុស្សយើងឲ្យតែមានគំនិតអភិវឌ្ឍខ្លួនឲ្យតែមានគំនិតចង់ធ្វើសេចក្តីល្អឲ្យតែមានគំនិតចង់លៀងនៅអ្វីដែលខ្លួនឯងធ្វើមិនល្អពីមុនមកគ្មានអ្វីដែលថាហួសហួសពេលទេ ពីព្រោះពេលអាក្រក់ក៏បានកន្លងហើយ តែពេលរស់នេះជីវិតគឺអាចទទួលបាននៅសេចក្តីល្អគ្រប់បែបយ៉ាងឲ្យតែចេះដាក់នៅមនសិការៈល្អ Thank you. នឹងចឹងដូចពេទ្យពូកែអញ្ចឹងគឺថាមិនហួសពេលទេឲ្យតែអ្នកជំងឺនឹងទៅតន់ពេលវេលាបាទម៉ែចេះតែលឺលឺពាក្យអញ្ចឹងហួសពេលហើយអឺហើយមិនព្រមធ្វើកិច្ចការងារដែលជាការងារសំគួរដល់កម្លាំងប្រាជ្ញាស្មារតីរបស់ខ្លួនឯង ដូចជាញាតិញោមពុទ្ធបរិស័ទអញ្ចឹងចូលមកកាន់សាសនាត្អូញថាឥឡូវស្ដាប់វាមិនយល់ណាស្ដាប់វាមិនចាំទៅបខំធ្វើអីបើអគុយចាស់អស់រហើយហ្នឹងណាគូក្បាលវាអញ្ចឹងតាមរយៈណាដែលយើងធ្វើវាមិនចម្រើនយើងធ្វើតាមរយៈណាដែលវាចំចម្រើនណាធោអាក៏អញ្ចឹងដែរវាមានធរៈវាមានធរជ្រៅ ត្រង់ណាដែលជ្រៅស្ដាប់មិនបានស្ដាប់ធរៈម្ដងទៅដូចអាហារអញ្ចឹងអាណារឹងពេកតាពីមិនដាច់ទេយើងវាបាក់ថ្មិញអស់ហើយហត់ទឹកទឹកទៅហើយលោតអាងតបាក់ថ្មិញអស់អញឈប់ហត់ដល់ទាំងអស់អាហ្នឹងមិនមិនមិនមិនហ្នឹងហើយមានច្រើនណាស់ការងារឲ្យតែយើងដឹងសមត្ថភាពរបស់ខ្លួនឯងដឹងវ័យខ្លួនឯងថាត្រូវធ្វើអី ចឹងបាននៅក្នុងសាសនានេះវាមាន ចំណែកនៃការគោរពប្រតិបត្តិនឹងច្រើន ទៅតាមអធិស្រ័យទៅតាមឧបនិស្ស័យមិនមែនឲ្យមនុស្សធ្វើដូចគ្នាទេ គឺឲ្យមនុស្សសិក្សាស្គាល់ពីខ្លួនឯងតើខ្លួនឯងគួរដើរតាមផ្លូវណាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ព្រះអង្គមើលឧបនិស្ស័យប៉ុន្តែញាតិញោមពុទ្ធបរិស័ទក៏បីជ្រាបថាអឺ มันអាចអ្នកទេសមកមើលឧបនិស្ស័យញាតិញោមបានទេសប្តាហ៍ថ្ងៃនេះញាតិញោមត្រូវព្យាយាមរាវបន្តិចស្ដាប់ក៏ស្ដាប់រាវដែរគង់តែមានកន្លែងណាមួយសំគួរដល់អធិស្រ័យឧបនិស្ស័យរបស់យើងបើប្រពុតអត់ទេព្រះអង្គដឹងថាណណាចង់ស្ដាប់ធម៌អីព្រះអង្គយកមកដាក់ផ្លុកចំមកអាត្មាដាក់ទៅព្រាវទាំងអស់ដឹងញាតិញោមចង់ស្ដាប់មួយណាវាអត់ដឹង ពីព្រោះអត់មានបរៈចិត្តវិជ្ជាអត់ដឹងចិត្តញាតិញោមចង់បានអីទេចឹងហើយបានជាទេសនាហ្នឹងកតុយកតុយធัวហ្នឹងចង់ឲ្យទេសៈសួរថាចង់ឲ្យទេសពីរឿងអីប៉ុន្តែញាតិញោមភាកច្រើនថាអីក៏បានដែរណាអីក៏បានដែរហ្នឹងណាអាស្រួលនោះណាណោះហ្នឹងហើយប៉ុន្តែបើញាតិញោមចង់ឲ្យសំដែងពីរឿងអីអានឹងដឹងថាអធិស្ស្រ័យញាតិញោមចង់ដឹងរឿងអី ឥឡូវសួរម្ចាស់ប៉ុនតិចមើលចង់ដឹងរឿងអីណាចង់បានរឿងអីឮត្អូនព្រឹកមិញថាមុនបានមកថាសុបាយចិត្តណាស់នឹងមិនបានសុបាយនឹងអីស្ដាប់តាមវិសុនឹងមិនសុបាយទេចុះហ៎តើឥឡូវមានកំងអីទេនៅសល់កន្លះម៉ោងទៀតមានកំងអីទេឥឡូវហ្នឹងសួរថាម៉េច ហ្នឹងហ្នឹងអឺអឺអឺអូអាឥឡូវលើសំណួរទេសួរគាត់ថាគាត់ធ្វើបន់បច្ច័យ4ដាពិស្ដា ហើយនឹងអឺអីចម្រើនបច្ចុប្បន្នហ្នឹងមិនបានរៀបក្រុងពលីមិនបាន ធ្វើបាយសីទេ ភ័យស្ដាយណាស់ទៅឲ្យដែលមិនបានធ្វើហ្នឹងហ្នឹងហើយណាកុំកុំមិនធ្វើព្រោះបខំហ្នឹងអាមិនដែរមិនដែរគឺការលើកទៅដើម្បីឲ្យយើងយល់ទាំងអស់គ្នាដើម្បីឲ្យញាតិញោមយល់អាត្មាលើកប្រវត្តិរឿងរ៉ាវប៉ុន ពីព្រោះយើងចេះធ្វើបន់បច្ចុប្បន្នក៏តាមអ្នក សម័យមុនដែរមែនទេតាមមនុស្សសម័យព្រះចឹងទៅណាចឹងយើងរាប់មើលទៅណាឥឡូវអារាប់ចាំមើលវាមានបាយសីក្នុងនឹងអត់ណាណាចាំមើលបច្ច័យ4មករាប់ណានឹងបច្ច័យ4ទី1បណ្ឌបាតបណ្ឌបាតហ្នឹងសម្រាប់វិសា ណាពិសាបរិភោគអាហារបច្ច័យទី2គឺចៃវរៈបច្ច័យសម្លៀកបំពាក់ហើយយកបាយសីមកស្លៀកយោហ្នឹងអាហោទី3គឺផ្ទះសំបែងទីស្នាក់អាស្រ័យសំបីឆាត់ស្បែកជើងអីក៏ជាសេនាសនៈដែរយានជំនិះអីកន្លែងអង្គុយអីហ្នឹងណាកំរាលអីហ្នឹងក៏ជាសេនាសនៈបច្ច័យ អឺហើយមួយទៀតភេសជ្ជៈនេះទឹកថ្នោតទំឆាន់ថ្មីថ្មីនេះណាហ្នឹងគឺលៀនភេសជ្ជៈបច្ច័យថ្នាំការរោគអីហ្នឹងឥឡូវសួរនៅនេះមាន ខ្វះហ៎មាន ខ្វះហ៎អត់មានខ្វះទេឃើញទេអញ្ចឹងចង្ហាន់ក៏មានប្រកេនលោកសាដកជាជ័យបរាបច្ច័យក៏មានសំបីផ្ទះរបស់យើងហ្នឹងយើងប្រកេនលោកមួយថ្ងៃអង្គុយហ្នឹងក៏ជាសេនាសនៈបច្ច័យដែរណាកំរាលដែលយើងក្រាលប្រកេនប្រសងពេលហ្នឹងក៏ជាសេនាសនៈបច្ច័យ ច័យហើយប្រកេនភេសជ្ជៈទៅមានថ្នាំប្រដាសាយអីចឹងទៅជាគិលានភេសជ្ជៈបាច់ច័យហើយ4ឥឡូវ4នេះឃើញគ្រប់ហើយណាអត់មានឃើញអីដាពឹសស្ដាឥឡូវនិយាយពីដាពឹសស្ដា ខ្វះមិនខ្វះអានឹងស្អែកបានដឹងណាដាពឹសស្ដាហ្នឹងដាហ្នឹងគឺពឹសស្ដាណាប៉ិនប៉ិនខ្មែរយើងច្រើនចែកចេះដាឆ្លងសូត្រសង្ខេបបើដាក់ថាដាពឹសស្ដា សូត្រ7មេពឹសស្ដា ចាំមើលអានឹងបើនៅលើធัวពាក្យថាដាពុស្ដាហ្នឹងគឺសោតធัวពុស្ដានិមន្តប្រសង់សោតធัវពុស្ដាមានកម្ពីទាំង7ហ្នឹង មានធម្មសង្កណីធាតុកថាយមកៈណាហើយមានបុគ្គលបញ្ញត្តិមានវិភាំងមានមហាប្រធានអីហ្នឹងអញ្ចឹងមុនលោកសូត្រឲ្យគ្រប់ទៅស្អែកចុះសូត្រពុស្ដាឲ្យគ្រប់ទៅអាហ្នឹង អានឹងគ្រប់មិនគ្រប់ស្អែកបានដឹងយល់ទេ7មេពឹស្ដាណាធ្វើប៉ុណ្ណឹងគ្រប់គ្រប់ចំអាដាពឹស្ដាហ្នឹងហ្នឹងហ่าអដល់ទៅចម្រើនបច្ចុប្បន្នចម្រើនបច្ចុប្បន្នបុរាណយើងលើកលើកធម៌3ក្នុងការចម្រើនបច្ចុប្បន្នណាទី1ហៅថាជីវិតមហកម្មណាជីវិតមហកម្មហ្នឹងគឺមានន័យថាជប់លៀងជីវិត ជប់លៀងជីវិត នេះគឺ ថាធ្វើឲ្យ ជីវិតហ្នឹង ប្រសើរគឺត្រង់ដែលថាពិចារណាឃើញតែសង្ខារធัวទាំងឡាយមិនទៀងទេមានការកើតឡើងហើយរលត់ទៅវិញជាធម្មតាជីវិតនេះក៏មិនទៀងដូច្នេះនឹករលឹកឃើញដល់ជីវិតដែលមិនទៀងនឹងឯងគឺត្រូវតែធ្វើបុណ្យក៏សល់ឃើញទេធ្វើពេលហ្នឹងឃើញទេហៅថាជីវិតមហកម្មហើយណាធ្វើទានធ្វើបន់រសាសិលនឹងឯងឈ្មោះថាជីវិតមហកម្មនឹងទី1 ទី2ទី2អាយុវឌ្ឍនកម្មអាយុវឌ្ឍនកម្មនឹងគឺពេលយើងធ្វើនឹងមានលោកអាចារ្យក្តីឬក៏ប្រសង់សូត្រពរអាយុវត្តកោធនវត្តកោគេណាសេចក្តីចម្រើនដោយអាយុចូលមានដល់អ្នកអីនោះជាអាយុវត្តនកម្មដែលធ្វើពេលហ្នឹងអាយុវត្តនកម្មម្យ៉ាងទៀតអានេះអានេះ ដោយការឲ្យពោពីប្រសងក៏ហៅថាអាយុវឌ្ឍនកម្មម្យ៉ាងទៀតការដែលកូនប្រុសស្រីចិញ្ចឹមមេដាបេដានឹងឯងឬថាទំនុកបំរុងមេដាបេដាឬក៏ក្រន់តែចេះស្រស់ស្រួលគ្នាក្នុងគ្រួសារមិនតោះមិនឆ្លោះគ្នា ធ្វើឲ្យឪពុកម្ដាយនឹងមានអាយុវែងក៏ឈ្មោះថាអាយុវឌ្ឍនកម្មដែរ ម៉ែឪបានសบายផ្លូវចិត្តឃើញកូនល្អឃើញកូនមិនតោះគ្នាឃើញកូនរួបរួមគ្នាធ្វើបុណ្យឲ្យសบายចិត្តបានអាយុវែងហ្នឹងហៅថាអាយុវឌ្ឍនកម្មដែរមួយទៀតអនុបទានកម្មគឺធ្វើដើម្បីអនុគ្រោះដល់ជីវិតហ្នឹងហើយដូចជីវិតយើងយើងរស់នៅបានសេចក្តីសុខយើងចេះចែករំលែកទានដល់អ្នកដល់ទេឃើញទេអាហ្នឹងហៅថាអនុបទានកម្មគ្រប់អស់ហើយ ខ្វះអីមានមានមានលើសទៅត្រៃបិដកទៀតផងឥឡូវនេះឃើញទេឃើញលើសហេលើសហ្នឹងអានឹងបូកបន្ថែមបាទมันមានខ្វះអីទេបើបើធ្វើតាមចំណងជើងហ្នឹងអត់មានអីខ្វះសោះហ្នឹងអាមានអីមកចន្លោះអីកន្លែងណាទៀតអត់មានផងបច្ច័យ4ក៏គ្រប់ពឹសស្ដាអានឹងស្អែកបណ្ដឹងគ្រប់រូតសោតបន្តិចកុំឲ្យថ្ងៃពេកណាហ្នឹងហើយណា សូត្រទៅសង្កហោអសង្កហោសង្កហេទេណាលោកសូត្រព្រោះហ្នឹងណា គ្រប់ប៉ុណ្ណឹងទៅក៏វាមានប្រយោជន៍ត្រង់ថាយើងធ្វើអញ្ចឹងទៅដើម្បីឲ្យប្រសងនឹងសូត្រធัวបានច្រើនលោករៀនធัวបានច្រើនសូត្រធัวបានច្រើនទៅមានសមាធិល្អមិនសូវនឹកកូនគេដែរព្រោះធัวនឹងអត់សមាធិសូត្រអត់ត្រូវទេធัวធัวអឺពឹសដានឹងព្រោះវា វាវាច្រឡំច្រឡំគ្នាច្រឡំច្រឡំគ្នានឹងច្រឡំច្រឡំគ្នាទេនឹងយេគេជាខតទឹកយេគេចាអីស្អីដែរភ្លេចខ្លួនឯងណាបែកកម្មដ្ឋានអីចានឹង បកកលោឧបលាបតិសាជិកតបរមត្ថេណាតិអាមន្តាយោសាជិកតថោសូត្រនេះវាត្រឡប់ត្រឡប់ត្រឡប់ត្រឡប់ត្រឡប់ខុសគ្នាបន្តិចតិចពេលហ្នឹងពេលហ្នឹងគឺថាមិនហ៊ានមើលមុខកកគេលោនទេ គឺថាត្រូវតែផ្ចំតែមិនចង់ច្រឡំភ្លាម ពេលសូត្រហ្នឹងណាអញ្ចឹងបានប៉ុនហ្នឹងចាស់ចាស់យើងគាត់គិតថាជាប៉ុនបានប៉ុនច្រើនដោយសារពេលដែលលោកសូត្រលោកមានចិត្តបរិសុទ្ធលោកមានចិត្តបរិសុទ្ធត្រង់ថាផ្ចង់ ចង់ចិត្តបើមិនចង់ចិត្តអាឡ័យទៅមើលឯនេះឯនោះសូមត្រូវទេណាពីព្រោះធនហ្នឹងមិនមែនសូត្រដោយអាងចាំទេសូត្រដល់គិតគិតបើមិនគិតច្រឡំកងឥឡូវយល់ទេហ្នឹងអាអញ្ចឹងគ្រប់មិនគ្រប់ស្អែកហើយផ្ទៀងមើលទៅគ្រប់7មេអត់យកសភុមកបើកមើលហ្នឹងហើយឃើញតែគ្រប់ហើយបើមិនជាមានអីទេមានអីទៀតឥឡូវឆ្ងល់អីទៀត អស់ហើយហ្នឹងហើយពេញចិត្តហើយហ្នឹងហើយពេញចិត្តហើយថាគ្រប់គ្រាន់ហើយណាមិនជាតក់ខអីទេហ្នឹងហើយឥឡូវមានអីទៀតអត់មានអីទៀតទេសល់20នាទីទៀតបញ្ឈឺកនិយាយលេងចង់ចេញណាមានទេបើមិនមានទេសុំបញ្ចប់ហើយណា ហ្នឹងហើយហ្នឹងហើយមានអីបាទអត់អីទេល្អហើយបាទសួរអីត្រៃវិដកហ្នឹងបានប៉ុនយ៉ាងម៉េចដែរហ្នឹងហើយប៉ុនហ្នឹងប៉ុនធម្មទាននេះចូលមកធម្មទានហ្នឹងណាញាតិញោមធ្វើបត្រៃបេដកនេះបើគិតថាដូចជាធម្មតាប៉ុន្តែ បើយើងនិយាយពីសម័យថ្មីថ្មីនេះ មានន័យថាដូចញាតិញោមបានចូលរួមក្នុងក្រុមជំនុំបត្រៃវេដកចឹងពីព្រោះនៅពេលដែល ក្រុមជំនុំបត្រៃវេដកលោកខំប្រែនឹងគឺដើម្បីប្រយោជន៍ឲ្យដល់ជន សម័យក្រោយនឹងសិក្សា ដល់តែយើងចំណាយធនធានទិញនៅបត្រៃបិដកនឹងដើម្បីដាក់ប្រគេនប្រសង់ឲ្យសិក្សារៀនសូត្រមានន័យថាជាការរួមចំណែកក្នុងការងារក្រុមជំនុំបត្រៃបិដកនឹងតែម្ដងក៏ជាអ្នកបានជួយឧបត្ថម្ភនឹងបើនិយាយពីសម័យថ្មីថ្មីនេះ តែបើនិយាយខ្ពស់បន្តិចទៀតមានន័យថាញាតិញោមបានជួយកិច្ចការរបស់ពពុទ្ធផ្ទាល់តែម្ដងបាទពីព្រោះអីបានជាអាត្មាថាអញ្ចឹងពីព្រោះ45វស្សា នៃការរស់នៅរបស់ព្រះសម្មាសម្ពុទ្ធបន្ទាប់អំពីការបានត្រាស់គឺដើម្បីសម្ដែងធัวទាំងអស់ហ្នឹងដើម្បីសម្ដែងធัวទាំងអស់ហ្នឹងដល់ពពួកបរិស័ទព្រះអង្គចិត្តបរិណពានណាព្រះអង្គចិត្តបរិណពានព្រះអង្គបានផ្ដាំជាមួយភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយសាសនៈព្រមចរិយធัวដែលតថាគតសម្ដែងហើយដោយអនេកបរិយាយ រមែងតាំងនៅអស់កាលយូរតាំងនៅអស់កាលជាអង្វែងដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនដល់ពពួកសត្វអស់កាលជាអង្វែងពាក្យនេះក៏ហាក់បីដូចជាការផ្ដែផ្ដាំឲ្យយើងជួយពង្រីកនៅអវាទរបស់ព្រះអង្គដូច្នេះពុទ្ធបរិស័ទទាំងឡាយដែលបានធ្វើការងារធម្មទានក្តីបោះពុំបត្រៃវិដកចែកជាធម្មទានក្តីឬក៏ជាការផ្សព្វផ្សាយវត្ថុក្តីមានន័យថាជាការ ជួយពង្រីកនៅអវាទរបស់ព្រះសម្មាសម្សម្ពុទ្ធអញ្ចឹងបានយកទៅតម្កល់កន្លែងណាយើងមើលកន្លែងណាដែលលោកសិក្សារៀនសូត្រមិនមែនយកទៅទុកក្នុងទូទេយល់ទេយល់ទេយល់ទេល្អណាស់ណាញាតិញោមងាយអីនឹងបានធ្វើបត្រៃវិដងអឺសួរថាតើអ្នកដែលនិយាយដើមគេយ៉ា បង្កាច់បង្ខូចគេច្រណែនឈ្នាននេះគេញុះញង់ឲ្យគេស្អប់គ្នានឹងព្យាបាទគេដោយអំពើផ្សេងផ្សេងតើមានបាបបែបណាដែរបាបនិយាយត្រង់ត្រង់ធ្លាក់នរកអាហ្នឹងហ្នឹងហើយងើបពីនរកមកវិញកើតជាប្រែតគ្រាន់តែមាត់ក៏វាយដែរជាងការមាត់ស្រួចមៀតប្រប៉ិនមកប្រប៉ិនភ្នំទៅមាត់ប្រប៉ិនមកជុលណាស៊ីអីងាយឆ្អែតទេ ណាឬក៏មាត់វាចឹងទៅទាញមកគុំតិចចឹងទៅយល់ទេហ្នឹងនិយាយត្រង់ត្រង់ហើយហ្នឹងណាហើយដល់ទៅបានមកកើតជាមនុស្សទៀតគេស្អប់ច្រើនទោះបីនិយាយត្រូវក៏គេស្អប់ដែរមនុស្សសេះសល់ផលកម្មមកមកកើតជាមនុស្សទោះបីនិយាយត្រូវក៏គេស្អប់ដែរអញ្ចឹងបានអ្នកខ្លះអ្នកខ្លះហ្នឹងគាត់ចេះតែអន់ចិត្តខ្លួនឯងថាខ្ញុំធ្វើខុសអីហេតុអីបាន ខឹងខ្ញុំខ្ញុំនិយាយត្រង់តើវាវាសេះសល់អាពីមុនមកហ្នឹងដែលយើងធ្លាប់និយាយឲ្យគេខឹងដែលយើងធ្លាប់និយាយពាក្យមិនជាទីស្រឡាញ់ធ្លាប់បោកបញ្ឆោតគេធ្លាប់កុហកគេធ្លាប់ផ្ដល់ការមិនពិតដល់មនុស្សដទៃដល់ឥឡូវនេះយើងនិយាយពិតក៏ដោយគេងើយជាមួយយើងសូម្បីយើងនិយាយពិតក៏ដោយគេអត់ជឿដោយសារអីដោយសារយើងធ្លាប់កុហកគេធ្វើអ្វីមិនឲ្យគេទុកចិត្ត គាត់មែនទេទៅខ្ចីលុយគេអត់បានទៀតអាហ្នឹងគេអត់ជឿថាសងគេដោយសារតែបាបកម្មធ្លាប់កុហកគេយល់ទេយល់ហ្នឹងហើយអញ្ចឹងសំហើយសំហើយថាខំនិយាយត្រូវដែរតែគេអត់ស្ដាប់អាហ្នឹងមកពីអីថាមកពីពូជកុហកគេពីមុនមកគេមិនផ្ដាល់ទំនុកចិត្តឲ្យគេចុះមនុស្សដែលនិយាយទៅចេះតែគេស្ដាប់មកពីអីបើចេះមិនចេះប្រមាណទេអ្នកខ្លះ បើនិយាយពីចេះដូចជាមិនចេះប្រមាណទេប៉ិននិយាយទៅគេចេះតែ ស្ដាប់ថាមនុស្សនឹងធ្លាប់ស្មោះត្រង់យល់ទេមិនមែនតែស្មោះត្រង់ជាតិនឹងទេជាតិមុនក៏ធ្លាប់តែស្មោះត្រង់យើងមើលដូចព្រះសម្មាសម្ពុទ្ធចឹងហេតុអីបានជាព្រះអង្គឆាប់ប្រមូលបាន បរិស័ទច្រើនម្ល៉េះយើងមើលមើលព្រះអង្គធ្លាប់បង្រៀនសិស្សនឹងតាំងពីព្រះអង្គនៅជាវិធរៈបណ្ឌិត មានបរិវារនឹងតាំងពីនៅជាវវេសន្តរតាំងពីនៅជាមហោសិទ្ធសិទ្ធតែមានអ្នកមកសួរប្រស្នាតាំងពីនៅជាអាទាសមុខកុមារគឺថាសិទ្ធតែមានសិស្សដែលមករាប់អានរៀនអវាទពីព្រះអង្គព្រះអង្គធ្លាប់តែនិយាយពាក្យមានប្រយោជន៍ដល់សង្គមជួយសង្គមរាល់ជាតិដែលព្រះអង្គកើតមានជាតិតិចណាស់ដែលព្រះអង្គមិនបានធ្វើភាកច្រើនព្រះអង្គជាបរិជាក្តីជាគ្រូបាអាចារ្យជាអាចារ្យទេសាប្រមកក្តីធ្លាប់តែចែកប្រយោជន៍ដល់អ្នកដល់ទេ ដល់តែធ្លាប់ចែកប្រយោជន៍ដល់អ្នកដតីអញ្ចឹងឧបនិស្ស័យហ្នឹងដល់ពេលព្រះអង្គបានត្រាស់អ្នកទាំងអស់នោះមកកើតជួបព្រះអង្គទាំងអស់បានជាអរិយបុគ្គលច្រើនម្លេះហ្នឹងដោយសារអីធ្លាប់តែស្ដាប់ព្រះអង្គមកអញ្ចឹងណានឹងក្នុងកពីលោកបច្ចៈអញ្ចឹងមកហើយចុះទេវតតចង់បានទៅគ្រប់គ្រងពិខុសង្ឃគេដែរមិនបានធ្វើអង្គគេចង់រឿងពមៀលថ្មសម្រាប់ព្រះអង្គហ្នឹង គឺដោយសារចង់ធ្វើប្រពុត ដល់តែឧបនិស្ស័យវាអត់ធ្លាប់ជួយគេពីមុនមកម៉េចគេជឿអត់គេអត់ជឿទេដែល500ទៅជាមួយមួយផ្លេតហ្នឹងដោយសារចាញ់បោកទេវពតមួយផ្លេតទេហើយមកវិញអស់ហ្នឹងឃើញទេអញ្ចឹងដំណើរជីវិតយើងយើងជាលទ្ធផលនៃអតីតរបស់យើងហើយយើងនឹងទទួលនៅផលអនាគតនៃអំពើបច្ចុប្បន្នរបស់យើងចាស់និយាយថាម៉េច ភូតច្រើនចាញ់អាថ្មដែលលឺអីពាក្យហ្នឹងហ្នឹងភូតច្រើនចាញ់អាថ្មឥឡូវមិនបាច់តន់ងាប់ទេឧទាហរណ៍ថាពីមុនមកធ្លាប់តែកុហកគេលេងកុហកគេលេងកុហកគេធ្វើអីភ្លើងឆេះផ្ទះខ្ញុំហើយដល់គេរត់មកគ្រប់គ្នាសើចលេងអត់ផងកុហកលេងដល់ពេលភ្លើងឆេះផ្ទះមែនតើទៅប្រាប់គេទៀតគេជឿអត់អត់ទេមិនបាច់តន់ងាប់ផងអាហ្នឹងណាតន់ហន់តន់ភ្នែកហ្នឹងអញ្ចឹង អញ្ចឹងជីវិតយើងអញ្ចឹងបានយើងត្រូវសិក្សាបើណាសិក្សា អំពីជីវិតយើងមិនបាច់រស់ឬរស់ហេតុរកផលច្រើនពេកទេមិនក៏គេស្អប់ខ្ញុំមិនក៏គេខឹងខ្ញុំអាហ្នឹងឯងមកពីពូជមិនល្អពីមុនមកអញ្ចឹងយើងមិនចង់បានអញ្ចឹងតទៅទៀតត្រូវតែរៀនស្មោះត្រង់ត្រូវតែធ្វើអំពើជាប្រយោជន៍ដល់សង្គមឲ្យបានច្រើនយល់ទេហ្នឹងហើយមួយទៀតតើបាសិកាកាន់បាតប្រសងប្រកេនដល់ប្រសងតើ ខុសវិន័យឬទេមិនខុសអីកុំឲ្យកាន់ក្បាលលោកត្រឹមតែកាន់បាតមិនទេយល់អត់នឹងអត់អីទេប៉ុណ្ណាអត់អីទេរបស់អីក៏ដោយអាចកាន់បានហ៎នឹងវាមិនអីទេប៉ុន្តែគ្រាន់ថាជួនកាលគិតថាជាភេទនារីកុំអោយទៅជាបុកច្បល់ជាមួយលោកអាហ្នឹងក៏វាមួយយ៉ាងដែរដូចនៅភូមិមេអីកន្លែងណាគ្រប់បុជាគេឲ្យស្រីស្រីចូលទេ ហ្នឹងហើយអាហ្នឹងតាមទំនៀមទម្លាប់ប្រពៃណីយើង គិតថាសមគួរយ៉ាងម៉េចមិនគ្រាន់ថារឿងដែលស្ត្រីគ្រាន់តែកាន់របស់มันជាបញ្ហាអីទេហើយមួយទៀតខ្ញុំកាលណាសួរពាក្យថាភពតូចនិងភពធំតើភពណារាប់ថាភពតូចមានប្រមាណតើភពណាខ្លះរាប់ថាភពធំភពតូចភពធំនេះគឺនិយាយពីអញ្ចេះទេមិនមិនសំដៅដល់ កាមភពរូបភពអរូបភពអីទេ គឺសំដៅដល់កម្មភពនិងឧបបត្តិភពកម្មភពនឹងគឺសំដៅដល់កម្មទាំងអស់ចាត់ថាជាភពតូចឧបបត្តិភពគឺវិបាកវិបាកដែលកើតនៅក្នុងភពនឹងឯងហៅថាភពធំមិនបាននិយាយថាកម្មជាភពតូចហើយផលជាភពធំឧទាហរណ៍ថាសម្រាប់សត្វតែម្ដងទេតែពេលសោយទុក្ខ អង្វែងដកច្រើនឃើញទេដូចជានាងម៉ាលិកាពីជាតិមុននោះណាពីជាតិមុនហ្នឹងសម្រាប់ប្រពេមួយធ្លាក់នរកហើយ មកកើតជាប្រពេត្រូវគេកាត់កអស់100ដងទៀតឃើញទេថ្មឧទាហរណ៍នឹងស្រូវមួយក្របដែលយើងដាំតិចទេតិចដល់ពេលវាបែកមេឃមកផ្លែទៅ មានគួរច្រើនទេច្រើនហ្នឹងហើយដូចជាស្វាយើងដាំមួយក្របតូចដល់ពេលវាផ្លែមកវិញ ច្រើនហ្នឹងចាត់ថាធំប៉ុនចឹងដែរប៉ុនអ្នកខ្លះដាក់បាយមួយចានតែមួយចានប៉ុន្តែប៉ុននឹងឲ្យវិញមិនមែនមួយចានទេបានប្រាសាទបានវិមានអីចឹងទៅក៏ទៅជាធំទៅជាច្រើននឹងន័យដែលថាភពតូចភពធំយល់យល់ទេនឹងចឹងចប់ហើយចឹងមកយល់ហើយមានអីទៀតបាទហ្នឹងហើយអស់ទៅ សំសួរហ៎បាទបាទមកចិត្តមើលបានលឺក្នុងនេះយកដាក់ ថ្មីគឺថាមានមតិមួយចំនួនអាចលើកឡើងថាអឺការលះបង់បច្ច័យ4ធ្វើជាទៀននាំមក នៅការជាប់យន្តៈក្នុងភពជាប់យន្តៈក្នុងភពពីព្រោះនិព្វានគឺអត់មានបច្ច័យ4ទេអត់មានអញ្ចឹងទេដូច្នេះតើគួរអ្នកម្ចាស់ទៀនដែលពេលធ្វើការលះបង់នៅបច្ច័យ4ជាទៀនគួរដង្កល់ចិត្ត គួរសម្កល់សតិយ៉ាងណាដើម្បីជាវិវត្តគិមនីកុសលដើម្បីឲ្យបានឲ្យអស់នៅកិលេសដើម្បីបានកាត់បងកាត់បន្ថយនៅទីផ្លូវវែងឆ្ងាយនៃវដ្តសង្សារវាគួរគោលបំណងទិសដៅរបស់ពុទ្ធបរិស័ទគឺមានទិសដៅគឺថាសុខចង់បានសម្រេចនៅនិព្វានអស់ទុកអស់កិលេសដូច្នេះតើការធ្វើទាននឹងនាំឲ្យជាប់ជំពាក់ យ៉ាងណាឬគួរនៅពេលដែលធ្វើទាននោះគួរមានសតិតាំងខ្ចង់យ៉ាងណាដើម្បីឲ្យអស់ទៅនៃកិលេសសម្រាប់ឲ្យបានដល់និព្វានឆាប់សូមអនុមោទនាបាទសាធុសាធុអឺរឿងនេះវាពាក់ព័ន្ធនឹងការយល់ដឹងណាពាក់ព័ន្ធនឹងការយល់ដឹងប៉ុន្តែយើងធ្វើម៉េចឲ្យមនុស្សយល់ដឹងស្មើគ្នាមែនទេ យល់ដឹងស្មើគ្នាទេមនុស្សយើងយើងត្រូវដឹងថាជួនកាលព្រះសម្មាសម្ពុទ្ធព្រះអង្គអត់បាន និយាយពីការចិញ្ចាពីលោកនេះទេជួនកាលព្រះអង្គនិយាយត្រឹមតែអានិសង្ឃទានមានមាន5ឧទាហរណ៍ថា ទី1មានគេស្រឡាញ់រាប់អានអ្នកធ្វើទានហ្នឹងទី2អឺអ្នកសប្បុរសចូលទៅរក មនុស្សអ្នកធ្វើទៀននឹងដូចជាដើមជ្រៃធំ ជាទី ចូលទៅរស់នៃបាសាបាសីអញ្ចឹងហើយមួយយ៉ាងទៀតអឺមានកិត្តិស័ព្ទល្អណាកាលណាចិត្តល្អជួយគេច្រើនមនុស្សនឹងមានឈ្មោះល្អម្យ៉ាងទៀតចូលទៅចំណោមជំនុំណាមិនខ្មាស់មិនអៀនមិនអន់ទេ គឺមានសេចក្តីក្លាហានណា ហើយចុងក្រោយព្រះអង្គសម្ដែងថាក្រោយពីស្លាប់ចិត្តស្លាប់មិនវង្វេងស្មារតីហើយទៅកាន់បរលោកអញ្ចឹងដំណើរពេលនេះដូចជាឲ្យបាននិយាយរឿងទៅពៀនសោះឃើញទេអានឹងសីហសេនាបតីសួរព្រះអង្គហ្មងសួរថាតើព្រះអង្គអាចបញ្ញត្តិផលនឹងបានទេទៀនបច្ចុប្បន្ននឹងបានទេដល់ព្រះអង្គសម្ដែងចប់ចឹងទៅគាត់ថាសាធុសាធុបបិទ្ធព្រះអង្គដល់ចម្រើន4ចំណុចខាងដើមបើទោះជាព្រះអង្គមិនសម្ដែង ក៏ខ្ញុំព្រះអង្គអាចដឹងពីព្រោះវាកើតចំពោះព្រះអង្គមែនមានគេរាប់អានខ្ញុំព្រះអង្គមែនអឺសពបរោះទាំងឡាយតែងទៅចូលទៅរួមមែនខ្ញុំព្រះអង្គមានឈ្មោះល្បីមែនថាសីហសនាបតីជាមនុស្សចិត្តល្អហើយក្នុងចំណោមជំនុំខ្ញុំកណាតែងខ្ញុំព្រះអង្គតែងតែមានសេចក្តីក្លាហានមែនខ្ញុំព្រះអង្គអាចដឹងមិនមែនថាព្រះអង្គនិយាយមិនបានការទេគឺថា គឺដឹងខ្លួនឯងប៉ុន្តែបញ្ញត្តិថាទី1ស្អីទី1ស្អីអត់ទេ ប៉ិនដឹងដឹងដល់ព្រះអង្គរាប់អញ្ចឹងមកគិតឃើញប៉ុន្តែលោកថាចំណុចចុងក្រោយគឺពេលដែលមុនស្លាប់មិនវង្វេងស្មារតីស្លាប់ទៅហើយទឹកបដិសន្ធិក្នុងទេវលោកខ្ញុំព្រះអង្គអត់ដឹងតែទោះជាយ៉ាងណា ខ្ញុំព្រះអង្គនៅតែជឿព្រះអង្គអញ្ចឹងពីព្រោះក្រោយងាប់វាអត់ដឹងប៉ុន្តែយ៉ាងណាក៏ខ្ញុំព្រះអង្គជឿព្រះអង្គហេតុអ្វីពីព្រោះអា4ហ្នឹងវាពិសោធន៍ដឹងខ្លួនឯងអញ្ចឹងនៅសល់តែមួយដែលមិនដឹងរឿងអីមិនជឿ នឹងអញ្ចឹងបាទដំណើរដែលព្រះអង្គសម្ដែងប៉ុណ្ណេះគឺដាក់ចំពោះបរិស័ទម្នាក់ដែលគាត់កំពុងតែជាមនុស្សហឺហាណាសីហសេនាបតីគាត់ជាមនុស្សមានមុខមាត់ជាមនុស្សធ្វើការក្នុងសង្គមដូចថាវានៅគិតគូអញ្ចឹងអញ្ចឹងព្រះអង្គឲ្យគិតរឿងហ្នឹងគឺ ថាជាការពិតមែនហើយត្រឹមប៉ុណ្ណឹងកម្រិតគាត់ទទួលបានតែប៉ុណ្ណឹង ដូចវិធីដែលព្យាបាលរោគអញ្ចឹងដំបូងគេដាក់ថ្នាំបន្តិចឃើញទេដាក់ថ្នាំបន្តិចមើលថ្នាំហ្នឹងមិនមិនទៅមុខទេថែមបន្តិចថែមបន្តិចបន្តិចតិចរហូតដល់ទៅផ្ដាច់ឧទាហរណ៍ដំណើរវាត្រូវឧទាហរណ៍ទៅពីហ្នឹងទៅភ្នំពេញចង់ពន្យល់ឲ្យនៅនឹងម្នាក់ឯងហ្នឹងយល់ថានៅភ្នំពេញហ្នឹងវាស្អីអត់បានទេបើយល់អត់យល់ពីព្រោះវាឆ្ងាយពេកមិនដែលដឹងអញ្ចឹងបើយល់អ្វី ដែលអ្នកនឹងអាចមើលឃើញឧទាហរណ៍2 1គីឡូដីពីនឹងទៅឃើញរុក្ខជាតិល្អនៅខាងហ្នឹងក៏ប្រាប់ថាអ្នកឯងដើរទៅមុខតិចទៅនឹងជួបនៅរបស់នេះមួយឃើញទេហ្នឹងហើយហោដល់ទៅដល់ដល់ហ្នឹងប្រាប់បន្តទៀតបើអ្នកឯងទៅមុខនឹងតិចទៀតនឹងជួបរបស់ចម្លែកអីពិសេសមួយទៀតប៉ុន្តែបំណងរបស់អ្នកប្រាប់មិនមែនឲ្យនៅហ្នឹងទេមិនមែនឲ្យនៅហ្នឹងទេក៏ប៉ុន្តែឲ្យវាទៅរំលងគ្នាទៅអត់រួចឃើញណាគ្នាទៅអត់រួចទេ ហ្នឹងហើយអញ្ចឹងដល់ទៅទៅបន្តិចហើយឲ្យខិតបន្តិចទៀតបន្តិចហើយឲ្យខិតបន្តិចទៀតទីបំផុតចោលអាហ្នឹងទាំងអស់ណោះទីបំផុតនៅភ្នំពេញនៅទេដែលជាគោលដែលយ៉ាងណាមិញក្នុងដំណើរសង្សារវត្តនេះបើអ្នកណាដែលមានឧបនិស្ស័យក្រាស់តែម្ដងព្រះអង្គអត់បានសម្ដែងពីបច្ច័យ4សម្ដែងពីអានិសង្សអីអត់ទាំងអស់ដោយទៅប្រោសបញ្ញវគិព្រះអង្គយកអីទៅប្រោសអរិយសច្ចធម៌ឃើញទេ អត់បាននិយាយថាធ្វើទៀនទៅបានទ្រពច្រើនរសាសិលទៅមិនឈឺច្រើនសមាធិទៅ បានចិត្តស្ងប់ព្រះអង្គអត់និយាយគឺដាក់ពុកឆ្នាំខ្លាំងបដ ாய் ប៉ុន្តែសម្រាប់អ្នកដែលគេហៅថាចាប់ផ្ដើមអញ្ចឹងត្រូវសំដែងសំដែងពីអានិសង្ឃប្រៀបដូចជាណាសំបីសតបដ្ឋានណាសំបីព្រះអង្គសំដែងសតបដ្ឋានក៏ព្រះអង្គសំដែងពីអានិសង្ឃមុនដែរពីព្រោះមនុស្សនឹងអត់ដែរចម្រើនអញ្ចឹងព្រះអង្គត្រូវសំដែងពី អានិសង្សសិនដើម្បីទាញសិន ក្នុងនេះអត្ថកថា លោកពយល់ថាដោយគេលក់ផលិតផលអីមួយចឹងដើម្បីឲ្យគេចាប់អារម្មណ៍ត្រូវផ្សាយពាណិជ្ជកម្មឃើញទេត្រូវផ្សាយពាណិជ្ជកម្មមកដល់ហើយឃើញទេមកដល់ហើយ ថ្មី គឺពិតជាថ្មីដើម្បីជាអឺតេចិត្តនឹងចឹងអានេះរបៀបដូចដូច កូនក្មេងដែលវាអត់ចង់លេបថ្នាំអញ្ចឹងថ្នាំកូនក្មេងគេត្រូវធ្វើឲ្យផ្អែមត្រូវធ្វើឲ្យផ្អែមកាលណាជាប់ចិត្តនឹងផ្អែមវាហ៊ានលេបប៉ុន្តែតាមពុតយើងមិនមែនចង់ឲ្យអាផ្អែមហ្នឹងទេគឺចង់ឲ្យជាតិថ្នាំចូលទៅក្នុងខ្លួនវាប៉ុន្តែឲ្យអាលវិញហ្មងវាយកអត់បានឃើញទេឲ្យលវិញតែម្ដងវាយកអត់បានអញ្ចឹងត្រូវលាបផ្អែមផ្អែមបញ្ចូលទៅប៉ិនសំខាន់មិនមែនឲ្យផ្អែមទេ គឺឲ្យថ្នាំយ៉ាងណាមិញអានិសងនេះគឺជាថ្នាក់កម្រិត ឲ្យមនុស្សសិក្សាពីចាប់ដើមអញ្ចឹងបានជាការសម្ដែងធម៌របស់ព្រះអង្គគឺព្រះអង្គថា ដូចជាច្រាំងសមុទ្រចឹងច្រាំងសមុទ្រមិនមែនច្រាំងទន្លេទេជំរាល ទេម្ដងបន្តិច ម្ដងបន្តិចម្ដងបន្តិចរហូតទៅដល់បាតសមុទ្រជ្រៅទៅជ្រៅទៅក៏ប៉ុន្តែវាមិនមែនអស់ជ្រៅទៅច្រាំងទេណាគឺទៅដល់បាតសមុទ្រតែម្ដងដែល ជាគ្រឹះនៃព្រះពុទ្ធសាសនានឹងអញ្ចឹងអញ្ចឹងបានយើង ស្ដាប់ធម៌តាមរោងក៏យើងស្ដាប់ទៅប៉ុនកុំភ្លេចយើងសិក្សានៅវត្តរបស់ព្រះអង្គផងមិនមែនមានតែប៉ុណ្្នឹងទេណាអញ្ចឹងនៅក្នុងអវត្តរបស់ព្រះពុទ្ធនឹងវាមានត្រង់ថាបកមួយហើយវាមានក្លឹមជាងនឹងទៀតបកមកស្តប់ទៀតក្លឹមទៀតបកមកស្តប់ទៀតមិនអស់ក្លឹមទីបំផុតដល់ក្លឹមមែនទែនរួចផុតទុកនឹងតែម្ដងនឹងអញ្ចឹងអញ្ចឹងដូចថាឲ្យទៀនយ៉ាងម៉េចដើម្បីកុំឲ្យវាជាប់ជំពាក់វាពាក់ព័ន្ធនឹងការយល់ បើប្រាប់មួយម៉ាត់ថាត្រូវតាំងចិត្តចេះត្រូវតាំងចិត្តបខំការតាំងចិត្តក៏អត់បានដែរឧទាហរណ៍មនុស្សដែលមិនធ្លាប់វឹកហាត់ចិត្តសោះអូយសង្ខារធัวទាំងពួងនឹងវាមិនទៀងទេកំសោយកំសោកអីប្រាប់អញ្ចឹងយំឡើងឥឡូវអ្នកខ្លះឧទាហរណ៍ប្រត់ប្រាស់ញាតជាទីស្រឡាញ់ឧទាហរណ៍ណាប្រត់ប្រាស់ញាតជាទីស្រឡាញ់ពាក្យតែមួយឧទាហរណ៍លោកយាយវិសាខាពេលដែលចៅគាត់ស្លាប់គាត់ដើរទៅគាត់សោយសោកទៅដល់ វត្តចឹងទៅព្រះអង្គសួរថាមនាងនាងវិសាខាហេតុអីបានជានាងទឹកមុខមិនស្រស់បោះមានឥន្ទ្រីមិនស្រស់បោះចៅជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គនឹងស្លាប់ទៅហើយព្រះអង្គបានព្រះអង្គថាមនាងនាងវិសាខាចុះក្នុងក្រុងសាវត្ថីទាំងមូលនឹងមានថ្ងៃណាដែលអត់មានមនុស្សស្លាប់ទេថាអត់ទេយ៉ាងហោចណាស់ក៏10នាក់ដែរក្នុងមួយថ្ងៃស្លាប់ចុះនាងចង់បានចៅបន្ថែមទៀតទេខ្ញុំព្រះអង្គចង់បានចៅឲ្យច្រើន ណាបើចៅនាងកាន់តែច្រើន នាង ប្រកាសជាទៅទឹកសពុតរាល់ថ្ងៃហើយពួកដើមមកវាកាត់ទឹកកាត់អីនោះមករកព្រះអង្គក្រែងពាក្យនឹងតថាគតធ្លាប់ប្រាប់នាងហើយតាថាសង្ខារធัวទាំងឡាយមិនទៀងទេតែកើតហើយវារលត់កាន់តែប្រាប់ប៉ុណ្ណឹងស្វាងចេះស្វាងចេះអូយព្រះអង្គហើយខ្ញុំព្រះអង្គវាភ្លេចគិតទៅណាដើរទៅវិញទឹកមុខញញឹមទៅរៀបសំចំសពចៅហ្នឹងអត់មានការទុកអីបន្តិច ចុះមនុស្សម្នាក់ទៀតដែលមិនយល់ច្បាស់ពីពាក្យហ្នឹងទោះបីគេរំលឹកក៏នៅតែក្តុកក្ដួលអញ្ចឹងពាក្យមួយម៉ាត់ដែលប្រាប់ថាត្រូវធ្វើអញ្ចេះវាមិនសំខាន់តែរឿងប្រាប់ទេ គឺថាតើបុគ្គលនឹងចម្រើនប៉ុណ្ណាហើយណាចម្រើនការយល់ដឹង ចម្រើនប្រតិបត្តិប៉ុណ្ណាហើយអញ្ចឹងបានជាមនុស្សយើងដើម្បី សម្រេចគោលដៅនៃការត្រាស់ដឹងនៅសច្ចធម៌ត្រូវប្រកបដោយអង្គពីរមួយគឺបរតោខោសៈអ្នកប្រាប់សំខាន់ណា ទី2គឺយោនិសោមនសិការៈគឺអច្ឆតិកសមុដ្ឋានខាងក្នុងរបស់យើងយល់ទេមិនខុសពីពេទ្យទេពេទ្យដែលព្យាបាលក៏ត្រូវអាស្រ័យកម្លាំងពីរដែរគឺមួយបទពិសោធន៍ព្យាបាលរបស់ពេទ្យមួយទៀតមនុស្សនឹងនៅមានកម្លាំងអាចទ្រាំបានឬអត់ឬក៏ចង់រស់ឬអត់បើមនុស្សនឹងអត់ចង់រស់កុំថាពេទ្យប្រកែមែនឬមែនណា ពាក្យនិយាយស្រួលទេថាតើទៀនទៀនយ៉ាងម៉េចដើម្បីកុំឲ្យជាប់ចម្ពាក់ពាក្យថាកុំឲ្យជាប់ចម្ពាក់ហ្នឹងវាអត់មានអីទៅបង្កប់បញ្ជាតែយើងអាចនិយាយបានកុំប្រាថ្នានេះកុំប្រាថ្នានោះណាយើងអាចនិយាយចឹងបានណាណាកុំប្រាថ្នាចង់បាននេះកុំប្រាថ្នាចង់បាននោះកុំវាណាបើវាចង់ទៅហើយណាហ្នឹងហើយមនុស្សដែលអត់ប្រាថ្នាទៅបានវាទាល់តែយល់សភាវៈធัวថាអាចិតចង់ហ្នឹងក៏មិនមែនខ្លួនដែរ សំបីតែបានក៏មិនមែនខ្លួនជាអ្នកបានដែរវាទាល់តែមានបញ្ញាទៅទទួលនឹងអានឹងទៀតបានបានវាកុំកើតបើគ្រាន់តែស្ដាប់ថាកុំប្រាថ្នាអញ្ចឹងកុំប្រាថ្នាអញ្ចឹងជាងការកុំប្រាថ្នាប៉ុន្តែចិត្តវាចង់ទៅបាត់ហើយយល់ទេយល់ទេយល់ចប់ហើយនឹងចឹងបាទយ៉ាងណាមិញថាចប់ទៅហើយបន្ថែមបន្តិចថាគោលបំណងដែលព្រះសម្មាសម្ពុទ្ធសម្ដែងគឺនេះអនុពពីកថា មុនបងទៀនអូធ្វើទៀនទៅវាមានចេះចេះចេះចេះចេះតែដល់មើលនៅនឹងចេះធ្វើទៀនហើយបងថាប៉ណ្ណឹងមិនតាន់ល្អមែនទេនេះបើសិលទៀតអូកាន់តែល្អណាហើយដល់ធ្វើធ្វើសិលហើយអូបើចេញបួសទៀតល្អណាហើយចុងក្រោយអឹមមួយទៀតបើសង្សកៈកថាសម្បត្តិមនុស្សមុំនេះបើថាទេវតាអូកាន់តែ ល្អក្រោយមកបើលះបង់អាកាមគុណនោះទៀតអូ រត់តែល្អក្រោយទៀតបើថាឃើញសច្ចធម៌អូ រត់តែល្អឃើញទេឃើញទេលឺទេអត់ឃើញហ្នឹងហើយចឹងពធទេសនាសំគួរដល់នៅពេលវេលាតែប៉ុណ្ណេះឯងអេវ៉ាំងពធទេសនាបានបានវិញ ហ្នឹងឥឡូវបីដកនេះយកទៅដាក់វត្តណាហ្នឹងហើយចឹងអាត្មាចូលរួមក្នុងបនបត្រៃវិដកនឹងណាប្រាក់បូជាវធទេសនារបស់មួយចំណែកផងសូមអនុមោទនា